ក្នុងសិក្ខាបទទី2គឺអត្តនីទានសិក្ខាបទអត្តនីទានប្រាជិតទី2នេះកាលកន្លងទៅហើយមានភិក្ខុមួយព្រះអង្គបួសនៅក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូយើងដែរតែកាលនោះមុនពុទ្ធបញ្ញត្តិទេភិក្ខុក៏មិនអាចដឹងនៅពុទ្ធបញ្ញត្តិនឹងដែរ ភិក្ខុនេះបាននិមន្តចូលទៅក្នុងព្រៃមួយ ហើយមានព្រះជាមួយអង្គក៏សុំអនុញ្ញាតការប្រើប្រាស់អំពីជ័យព្រៃឈើនោះគេក៏បានអារាធនាប្រគេននៅព្រៃនោះក៏ប៉ុន្តែថ្ងៃក្រោយមកនោះភិក្ខុអង្គនេះបានចូលទៅក្នុងបរមរាជវាំងហើយបាន លួចយកឈើស្ដាច់នឹងយកមកធ្វើកត់នេះ ធ្វើមុនដំបូងតែទួជាងអ្នកចុកអ្នកភូមិអីនឹងចេះតែលួចចេះចេះតែបេះបោកយកអត់ទៅស្បូវក៏ដោយវល់ក៏ដោយជើនឹងក៏ដោយក៏ប៉ុន្តែចុងក្រោយមកដែលព្រះ លោកបញ្ញត្តិនឹងគឺថាភិក្ខុអង្គនឹងបានលួចឈើស្ដាច់នឹងតែម្ដងយកមកធ្វើកត់អញ្ចឹងហើយហេតុនៅបញ្ហាទី2នេះគឺម្ដាលឲ្យព្រះសម្មាសម្ពុទ្ធជាម្ចាស់បរមគ្រូនៃយើង បញ្ញត្តិនិសិក្ខាបទទី2គឺអធិនាទាននឹងគឺមូលហេតុមកអំពីភិក្ខុមួយអង្គដែលតាមប្រវត្តិ ដោយមិនទៅប្រកាសនោះគឺជាកូនស្មូនឆ្នាំងអញ្ចឹងសេចក្តីបញ្ហាទី2នេះខ្ញុំក្រណាសូមឆ្លើយដោយខ្លីប៉ុណ្ណេះនឹងប្រគេនទៅព្រះមហាថៃវិញសូមក្រុមជាខ្ញុំបណ្ណាបានយល់ព្រមយល់ស្របក៏ប៉ុន្តែសូមបំពេញថែមខ្លះពុទ្ធបរិស័ទទាំងឡាយលោកអង្គនោះឈ្មោះថាចនីយថែជាកូនស្មូនឆ្នាំង លោកចង់បានគាត់នៅពីព្រោះគាត់ក្នុងដំណាក់កាលពេលនោះមិនសូវមានគាត់ល្អគាត់ថ្មគាត់ក្បឿងទេចាអ្នកធ្វើគាត់ស្បូវគាត់ស្លាប់លោកទៅខុបខិតជាមួយនឹងនាយស្មៀនអ្នកថែអាសាឈើស្ដាច់ពឹងពិសាលឈើនោះជាឈើអារួយស្ដាច់នៅក្នុងព្រៃថាប្រាប់នាយស្មៀនថាបរិជាលោកអនុញ្ញាតឲ្យហើយ ហើយដល់ឯនោះឮសូរថាព្រះរាជាអនុញ្ញាតឲ្យហើយក៏បើកឱកាសឲ្យលោកក៏ហៅ មនុស្សម្នាយកអតេះយកអវ័យដែលជាសម្ភារៈសម្រាប់ដឹកជញ្ជូនចេញអស់ទៅអញសាសពរដ្ឋទាំងឡាយដល់ទៅពេលនោះដែលយើងហៅសពថ្ងៃនេះថាសាធារណការគេអ្នកជួសជុលក្នុងផ្ទៃព្រះនគរទាំងមូលមានធ្វើស្ពានមានធ្វើជាសម្ភារៈអ្វីដែលជាគ្រឿងជើ អារួចទុកស្រេចហើយទៅសួរនាយស្មៀននាយស្មៀនទេព្រះរាជាប្រគេនទៅលោកអស់ទៅហើយអញ្ចឹងសាធារណការនោះខាងមេកា ទៅសួរស្ដេចសួរស្ដេចស្ដេចឆ្ងល់ថាណាឲ្យដល់ប្រធារៈលោក ថាព្រះរាជាឲ្យហើយហៅគ្នាមកតតល់គ្នា សួរទៅឃើញថាកំហុសនោះធ្លាក់មកលើធនីយថែ មនុស្សជាបឋមបញ្ញត្តិមិនមានទោសទេដូចជាឧបល័យលោកឆ្លើយមិញមិញពីខាងដើមរឿងទតិនអញ្ចឹងជាបឋមបញ្ញត្តិអត់មានទោសទេតាំងអំពីពេលដែលបានបញ្ញត្តិរួចហើយដូចជាក្នុងសម្បត្តិរបស់យើងអញ្ចឹងសប្តាហ៍ថ្ងៃថាតាំងពីចុះហត្ថលេខានឹងត្រាតទៅត្រូវតែអនុវត្តទៅតាមនោះអញ្ចឹងដែរអនុវត្តតាមទាំងអស់ឈប់មានទៅអញ្ចឹងសូមសំណួរទី3មួយតិច ទៀតសញ្ចិច្ចមនុស្សវកហៈរឿងនេះសម្រាប់សត្វផ្សេងសម្រាប់មនុស្សផ្សេងសញ្ចិច្ចមនុស្សវកហៈនេះចំពោះតែគ្រឿងសម្រាប់មនុស្សទេណាឧបល័យតើសម្រាប់របៀបណាដែលនឹងត្រូវបរាជិតសម្រាប់របៀបណាដែលនឹងត្រូវជាអាបត្តិផ្សេងផ្សេងដទៃទៀតមើលសូមឧបល័យឆ្លើយសូមនិមន្ត សាធុព្រះមហាថែបានបន្ថែមមកមុខទៀតនៅក្នុងបញ្ហាទីទី3មនុស្សសវកហាញបានសេចក្តីថាមនុស្សសម្រាប់មនុស្សចាការកន្លងទៅខ្ញុំកណាអសមាភាពនឹងលើកដោយគ្លីព្រោះខ្លួនយកមកបញ្ជាក់នៅក្នុងសិក្ខាបទទី3នេះការកន្លងទៅព្រះភិក្ខុសង្ឃទាំងឡាយទាំងពួងនៅក្នុងសាសនាព្រះអង្គច្រើននិយមចម្រើននៅអសុបសញ្ញា អសុបញ្ញាបសញ្ញាកាលបើព្រះអង្គចម្រើនទៅហើយនោះក៏កើតអសុបសញ្ញា មានន័យថាគ្រប់ព្រះអង្គទាំងអស់មានការងឿយណាយនឹងរូបកាយទៅទីណាក៏ដោយចុះធំក្លិនស្អុយអាសុបនឹងគ្រប់ទាំងអស់ហាក់ដូចជាកយកសាកសពមកដណ្ដូននៅក្នុងកចាអញ្ចឹងហើយលោកនឿយណាយនៅក្នុងកាយរបស់ព្រះអង្គលោកក៏ចាប់ផ្ដើមចាប់ផ្ដើមសម្លាប់ខ្លួនឯងហ្មងពីដើមមកលោកសម្លាប់ខ្លួនឯងដោយសារតែមានការធ្វើរអើមនៅ រូបកាយនឹងឯងយ៉ាសម្រាប់បន្តគ្នាអញ្ចឹងទៅដល់ចុងក្រោយមកនោះកាលនោះព្រះសម្មាសម្ពុទ្ធជាម្ចាស់ព្រះអង្គទ្រង់ប្រមើលមើលឃើញថាឧបនិស្ស័យណាបបកម្មរបស់ភិក្ខុទាំងនោះនេះជាពីរបស់លោកពីដើមមកទេកាលបើព្រះអង្គនៅនឹងមានគេចោទថាព្រះអង្គបដោយឲ្យវិខុសសម្លាប់ខ្លួនឯងក៏ប៉ុន្តែរឿងនេះព្រះអង្គយល់ឃើញដូច្នេះទេព្រះអង្គនឹងចូលនិរោធសមាបត្តិរយៈកាលបន្លះខែហាមដាច់ខាតមិនឲ្យនរណាចូលទេវាលែងតែ ភិក្ខុមួយរូបដែលនាំចង្ហាន់ចូលទៅយេហើយភិក្ខុចេះតែសម្លាប់តទៅរហូតដល់សម្លាប់ច្រើនឡើងច្រើនឡើងមានក្រុមមួយគេហៅថាកតកៈសំណាក់កតកៈមិនមែនជាព្រះសង្ឃទេ តែរបៀបជាមនុស្សរស់នៅជាមួយព្រះសង្ឃដែរស្លៀកសនឹងស្លៀកមួយដណ្ដប់មួយជានេះហើយមិនកោតទេគេកាត់គេហៅថាកាត់ឡាវរបៀបមិនទេបាទរត់ដោយសារព្រះសង្ឃហើយភិក្ខុទាំងអស់នឹងបានជួល ដល់ដំណាក់បត្តកៈនឹងឯងឲ្យសម្លាប់កាលបើសម្លាប់ហើយអ្នកឯងត្រូវការណាជាយផុនសបងស្បៃត្រីជីវ៉ាបាតអីអ្នកឯងយកចុះសម្លាប់យើងមកអញ្ចឹងនេះហ្នឹងការសម្លាប់គឺសម្លាប់មនុស្សអញ្ចឹងហ្មងមិនមាននិយាយពីសម្លាប់សត្វទេរហូតដល់មកចុងក្រោយទៀតពុទ្ធបរិស័ទមានពួកភិក្ខុមួយចំនួនឈ្មោះឆាប់បច្ចយៈភិក្ខុយេភិក្ខុនឹងណាទៅនោះមានការស្រឡាញ់ប្រពន្ធកដុំពីរម្នាក់កដុំពីរនោះមានអាពាតជំងឺធ្ងន់ ហើយទៅធ្វើពាក្យបច្ចាតបច្ចាថាអ្នកមិនបាច់ព្យាបាលទេរូបកាយនឹងវាមិនទៀងទាត់ឋិតថេទេណាបើវាស្លាប់ក៏វាស្លាប់ទៅនេះគំនិតនឹងមិនល្អគំនិតជាទេវតតណាមាត់ជាទេវតាគំនិតនឹងល្អដែរតែខាងក្នុងវាខូចតិចដែរចង់បានប្រពន្ធគេនឹងណាជំរុញឲ្យគេស្លាប់ទៅនេះអញ្ចឹងហើយលើកតែខ្លីប៉ុណ្ណេះបញ្ជាក់ព្រះអង្គពុទ្ធបរិស័ទយល់បានហើយ ចង់ថារឿងទាំងអស់ហ្នឹងហើយបានជាព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់បញ្ញត្តិនៅសិក្ខាបទទី3នេះឯងសូមលើកឡើងប៉ុណ្ណេះប្រគេនដល់ព្រះមហាថាសូមព្រះអង្គជ្រាបសាធុមានអបល័យមិនខែទៀតទេព្រោះថាពេលតែមកទួតនោះយ៉ាងណាបើអញ្ចឹងក្នុងហ៎បើក្នុងសិក្ខាបទនេះគេមកណា សខែតែប៉ុណ្ណេះហើយដល់យើងតែជាគុណវិជាថាដល់ពេលដល់មកហើយអញ្ចឹងសួរទៅចំពោះខាងព្រះអនន្តដែលជាឃ្លាំងធរឆ្លើយខាងប្រសូតផងឆ្លើយខាងព្រះអភិធម្មផងហើយដូច្នេះខ្ញុំកណាសួរសំណួរនេះសូមព្រះអង្គឆ្លើយដល់ខ្លីៗចុះពីព្រោះថាផែនការមានតែ5មីនិតទៀតទេសួរថាសំណួរវិបត្តិផង ស្នាសួរកសោតមួយសំណួរអបធម្មមួយសំណួរឃើញក្នុងចក្ខណាវិភង្គកសោតព្រះអង្គហើយនិយាយអំពីការឲ្យទានពុទ្ធបរិស័ទទាំងឡាយដែលមានសទ្ធាជ្រះថ្លាក្នុងពុទ្ធសាសនាឲ្យទានមានផលឡានសំច្រើនលោកថាប្រកបដោយអង្គ6តែអង្គ6នោះខ្ញុំកណាភ្លេចទៅហើយសូមសួរទៅអានន្តឲ្យឆ្លើយសូមឲ្យអានន្តឆ្លើយដើម្បីចែកជូនពុទ្ធបរិស័ទទាំងអស់សូមនិមន្ត នមោតស្សៈភគវតោរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈបន្តអញ្ជើញបတ်មតកាមកបណ្ដេះចូលតែឆ្លើយនៅបញ្ហាកម្មរបស់អព្រះព្រះកតៈ ហើយលោកទាំងអស់ជ្រាបហើយព្រះអង្គវាយកនៅវិខាងកសោតមានពីចំណែកទៀនមកសួរថាឆឡាងកទៀនហ្នឹងប្រកបដោយអង្គ6ហើយព្រះអង្គលោកភ្លេចថាឲ្យចំណានជាអណន្តនឹងឆ្លើយតើអង្គនៅកន្លែងណាខ្លះបបពិតព្រះមហាកាសបៈកាំមហាកាសបៈដល់ចម្រើនអង្គ6នេះ មកម្ចាស់ទៀនហតេយុមានអង្គ3ព្រះអង្គហើយខាងបដិភេអកង្គព្រះអង្គជាអ្នកបប្រតិបត្តិធម៌ទទួលទៀននឹងមានអង្គ3ដែរនឹងសូមជ្រាបចូលហើយហើយជ្រាបប៉ុណ្ណឹងដូចនឹងតាំង បើចឹងគេរបស់ឲ្យអំបីតាមលោកនៅឲ្យតាមទេវៈនៅឲ្យមានបីតាមប្រសពនៅឲ្យសូមរករៀបទៅផ្ទៃថាឲ្យរបៀបនេះតាមឲ្យទី1តាមឲ្យទី2តាមឲ្យទី3ហើយនៅលើទទួលនេះទី1ទី2ទី3នេះគឺថាគណាតែស្មារតីដូច្នេះសូមអស់លោកអស់ស្ដាប់តាមតាមដើម្បីទាមទារយកផលអានសង្ឃប្រទៀនពុទ្ធយើងចាំព្រះអង្គ លំអពីដើមទៀននោះវាជាតែអោយគ្នាធម្មតាទេហ្នឹងហើយទៀននោះវាកើតមុនពុទ្ធសាសនាមកម្លេះម្ល៉េះហើយយើងជាតែអោយនេះអោយនោះគ្នាកាលណាទឹកដីទ្វីបលោកកើតកាលណាទៀនក៏កើតកាលនឹងដែរយើងអោយគ្នាអោយចក្រីអោយអំបិលអោយប្រហុកយើងថាធម្មតាបិណ្ឌដល់ជាប្រពុតជាម្ចាស់នៃយើងព្រះអង្គអបដិបឡើងក្នុងលោកព្រះអង្គចេះចាត់ចែងចេះធ្វើទៀននឹងឲ្យលំអទៀនមានសង្កទៀនមានអឺ បដិគេហាបដិបដិប្លុកមុខលិកទានជាដើមព្រះអង្គចេះធ្វើទាននឹងឲ្យបានស្អាតឲ្យសមជាសាសនាព្រះអង្គឲ្យទុកកូនចៅរបស់ធ្វើទានហើយទានចលង្គទានក្នុងទីនេះគឺជាយុមានអង្គ3ទី1មុនបរិច្ចាគហើយកំពុងបរិច្ចាគនោះក៏រីករាយហ្នឹងហើយទី2កំពុងបរិច្ចាគឬថាកំពុងតែធ្វើទានហ្នឹងក៏រីករាយដែរអបអរសាទរហើយទី3អ ឲ្យហើយហើយណាកំពុងឲ្យឲ្យហើយហ្នឹងក៏ក៏រីករាយដែរបើចាក់វាហើយហ្នឹងអត់ត្រូវរីករាយដែរដូច្នេះអង្គ3ហ្នឹងអស់លោកជ្រាបហើយជាយុតិយការធ្វើទៀនហ្នឹងមិនសុំមិនសុំបានប្រកបឆ្លងដោយការលំដីណាស់ជួនកាលមានលកាលតែមួយឆ្លុះគ្នា មានរឿងអំពីបរិយាកាសក៏មាន មានរឿងជួនកាលនៅគ្រួសារយើងក៏មានលហើយឆ្លងកាត់អាការទាំង3ជាការក្រណាជាការក្រណាស់បានថាកំពុងទៅធ្វើទៀនមកពេលហ្នឹងគឺយើងទាំងអស់គ្នា តាំងចិត្តនឹងជ្រះថ្លាបកលអង្គ3កុំឲ្យអង្គណាមួយអអួលតែមានអង្គណាមួយអអួលទៀតនឹងក៏ថយលបឿនមិនបានផលច្រើនដែរហើយចំណែកខាងបដិព្រះកាំងព្រះអង្គលោកជាអ្នកបប្រតិបត្តិធម៌ដូចជាអរិយបុគ្គលណាព្រះអង្គលោកអស់កិលេសលោកបោះសុទ្ធប្រាសចាករាគៈទោសៈមោហៈហ្នឹងហើយហើយព្រះអង្គមានដូចសម្បត្តិព្រះសង្ឃយើងនេះកំពុងតែប្រតិបត្តិធម៌ណាមកបត្តិធម៌ដែលមកធ្វើវិបស្សនាមកធ្វើទីអនាបានតិកម្មដ្ឋានទាំងអស់ហ្នឹងគឺគឺជាអ្នក ស្វែងរកប្របាត់ថ្មីអនុរិទ្ធៈអឺលោភៈទោសៈនមោហៈអង្គអស់អង្គ3នឹងហើយដែលដែលធ្វើឲ្យ អង្គ6កើតឡើងគឺទាននឹងបានផលខ្លាំងពពុទ្ធជាម្ចាស់ព្រះអង្គលោកសម្ដែងថាទានសាច់លើចាក់តងលើចិត្តខ្លះលើកាយខ្លះលើវិចារខ្លះលើទេយធម៌ខ្លះក៏ប៉ុន្តែព្រះអង្គលោកសំដៅទៅលើចិត្តខ្លាំងណាស់ចិត្តខ្លាំងចិត្តខ្ពស់ ក៏មានអន្ត្រីធអន្ត្រីធនខ្ពស់មានពលៈធននឹងក៏ខ្ពស់នឹងអាទៅទៅទៀតនឹងបានផលច្រើនទោះជាតិយធននឹងតិចតួចបន្តិចតួចមិនសូវមានមិនផលិតក៏ដោយឲ្យតែចិត្តខ្ពស់នឹងអាចអដល់ផលឡានសង្ឃលើកទៀតនោះរីកចម្រើននៅតិធនឲ្យល្អប្រសើរឡើងនឹងសូមមហាកបៈជ្រាបជុំអាឡង អាមបានរាប់រៀបតែក្តីនេះដូចជាលមុំដែរហើយប៉ុន្តែនៅសំណួរចង់សួរទៀតដើម្បីនឹងពេញកិច្ចនៅខ្វះមួយខ្វះអភិធម្មមួយទាំងស្រុង ពីព្រោះថាពាក្យថាអភិធម្មនេះប្រសូតមួយ វិន័យមួយទាំងពីរផ្នែកនេះ បានស្មើនឹងអភិធម្មមួយពីព្រោះធម្មខណ្ឌដល់ទៅ42000ហើយប្រសូត21000វិន័យ21000បាន គ្រប់ទៅជា84000 អញ្ចឹងនៅខ្វះអភិធម្មមួយសូមសួរបំពេញបង្គ្រប់ដោយនៅកិច្ចដែលត្រូវសួរហើយសូមឆ្លើយខ្លីមនាលណនក្នុងឱកាសពេលនេះពុទ្ធបរិស័ទទាំងឡាយបាន ធ្វើបុណ្យមួយដ៏ធំធេងដែលមិនស្ទាន់តែមានឃើញក្នុងប្រវត្តិសាស្ត្រ ដែលមានបដិជ្ជគុណបឋមមេចានិងអស់លោកសពបរោះជាមហាបាសកបាសកាទាំងបាលមានព្រមទាំងជនញាតិមិត្តជិតឆ្ងាយទាំងអស់ចូលមករួមគ្នារហូតដល់ដល់18ខែហើយខ្ញុំកណាចង់សួរថាផលណានៃសង្ឃដែលសម្រាប់នៅអំពីផ្លូវចិត្តដែលព្រះអង្គខំមកស្មឹងស្មាតយ៉ាងដូចនេះតើមានផលឡានិសងនោះយ៉ាងណាខ្លះព្រះអង្គទ្រង់មុនសម្ដែងដោយរៀបរាប់ផ្លេចអនុគម អយើងទាំងអស់គ្នាជាអ្នកកាន់ពុទ្ធសាសនាមានធម៌វិស្នាល្អណាស់បានអស់លោកអអមជាយុគហៅថាអស់លោកដែលមានទធាខ្លាំងដូចជាក្នុងទីនេះណាមានអលោកយាយឧបាសកាហៅថាលិវសាខាទី2នៅក្នុងបច្ចុប្បន្ននេះលោកមានជាចាត់ថ្លាបានបង្កើតកម្មវិធីឡើងដើម្បី ធ្វើពុទ្ធសាសនាយើងឲ្យមានអាយុយឺនយូរផងហើយនឹងសូមឲ្យបុណ្យកុសលនឹងកើតឡើងក្នុងទីនឹងទន្ទឹមគ្នាផងដូចជាចង់សួរចង់សួរថាផលឡើងផងនៃបុណ្យហៅថាសមថកម្មដ្ឋានវិបស្សនាកម្មដ្ឋាននឹងតើបានអសង្ណាយ៉ាងណាខ្លះអស់លោកពុទ្ធបរិស័ទទាំងឡាយបើយើងនិយាយទៅចែកជាពីរក្នុងលោកយៈនេះគឺបច្ចុប្បន្នបានថ្មីថ្មីនេះក៏បានផលម្យ៉ាងទៅហើយអនាគតក៏បានម្យ៉ាងទៅចំណែកហាង បច្ចុប្បន្ននេះគឺដែលយើងធ្វើសមាធិនឹង យើងចិត្តយើងមូលចិត្តយើងមូលចិត្តយើងនឹងនៅស្ងប់វាពាក្យស្ងប់អាម៉ាត់ហ្នឹងគេហៅថាជាអ្នកមានបញ្ញាណាចិត្តមានបញ្ញាចិត្តមានភ្លឺរុងរឿងណាស់មានភ្លឺខ្លាំងណាស់តបប្រកបការងារអីនៅខាងក្រៅក៏ធ្វើក៏បានតម្រាច់ណានិយាយអីក៏និយាយបានតម្រាច់ធ្វើដូចជាកតកម្មក្តីទាំងធ្វើទាំងគិតឬបានសម្រេចទាំងអស់អស់លោកនឹងយើងនិយាយបើថារៀនសូត្រវិញក៏ឆាប់ចាំដែរ ព្រះអង្គសម្ដែងធម៌ទេសនាជាចិត្តមូលចិត្តមានបញ្ញាហើយអបណាឈានគឺថា ចិត្តនឹងដល់នឹងហើយរៀនសូត្រក៏ឆាប់រៀនបលីក៏ឆាប់ឆាប់រៀនអក្សរក៏ឆាប់រៀនលេខក៏ឆាប់ចាំដែរនឹងបច្ចុប្បន្នឲ្យសម្រេចការនឹងប្រយោជន៍ថាទឹកថាធម្មកម្មប្រយោជន៍ប្រយោជន៍បានបច្ចុប្បន្នបានអញ្ចឹងសេដ្ឋកិច្ចក្នុងបច្ចុប្បន្នបានច្រើនហើយចំណែកប្រលោកដល់អនាគតនឹងបានមាក់បានផលពៀនហ្មងនឹងសូមកាប់ជ្រាបអឺ ធម្មជាអធិបតីជាប្រធានរបស់លោកសពរដ្ឋទាំងឡាយដែលជាមហាទានធ្វើក្នុងឱកាសពេលនេះដែលនឹងបង្ក្រប់កិច្ចនៅទេសនាក្រែ3ហៅថាបឋមសង្ឃានានេះក៏បានសង្ខេបចប់ដោយសពគ្រប់តែប្រកបប៉ុណ្ណេះដោយគ្លីហើយនឹងសូមប្រកេនពរ ដល់បដិយគុណវិធម្មេចានិងឧបាសកឧបាសិកាដែលជាអ្នកដើមទានប្រធានដើមបុណ្យពុទ្ធបរិស័ទទាំងឡាយក្នុងភូមិចិត្តឆ្ងាយខេត្តនានាទាំងអស់ដែលបាននិមន្តនិងអញ្ជើញមកក្នុងឱកាសវេលាប៉ុន្មានថ្ងៃនេះក៏បានចប់សពគ្រប់ក្នុងវេលាថ្ងៃនេះនៅដល់ពេលថ្ងៃឆាន់ត្រង់រួចបានស្រេចឥឡូវនៅតែដែលជាអានប៉ុណ្ណឹងក៏ប៉ុន្តែធរទេសនាក៏សន្មតថាចប់តែប៉ុណ្ណេះបើប្រសិនណាជាអស់លោកសពរស់ទាំងឡាយបានឃ្លាតចាកអំពីភព ឥឡូវនេះទៅទៅកាន់ពុកថ្មីទៀតពុកនាងនេះទៀតសូមអស់លោកអ្នកសប្បុរសទាំងឡាយប្រកបដោយបុញ្ញរិទ្ធឥទ្ធិពលរបស់លោកទាំងអស់គ្នាដែលបានប្រព្រឹត្តនៅបុញ្ញកម្មជាបញ្ញាវិសង្ខាតតែសម្រាប់បុណ្យអស់លោកសប្បុរសទាំងឡាយជៀសវាងឲ្យផុតពីអបាយភូមិគ្រប់គ្រប់គ្នាហើយនឹងបានសម្រេចនៅជោគជ័យសេរីសួស្តីមង្គលដល់ប្រសើរដល់បវរឋានសួគ៌ ទីបំផុតរហូតដល់ព្រះនិព្វានជាអវសានជាតិកំបីក្លៀងគ្រាតខ្លាយទៅជាបការៈដល់ទីឡើយអាយ៉ាងសង្ខេបេនសមតាធរទេសនាក៏សំគួរដល់ពេលវេលាតែប៉ុណ្ណេះអេវ៉ាំ อุตมยังเกนวันเตหังปาสาปังสังวรัตมังปันเตยาคาเลตาตาสาปันตาธรรมตตังนัมังอันตมังเกนวันเตหังธรรมังจตุ กรรมตตังเมเมงอันตเมงเกณวันเตอันสังเกจัตเวทตมังสังเกโยខ្ញុំប្រកាសណាសូមថ្លែងអំណរគុណអរគុណដល់ រជគុណទាំង3ព្រះអង្គជាធម្មតិកាចារ្យបានប្រទានសម្ដែងធម៌ទេសនា ប្រារព្ធនៅក្នុងកម្មវិធីបុណ្យឆ្លងសមមតិផលមិត្តសាស្ត្រនិងឆ្លងវិជាចាស់ស្លាពុទ្ធបរិស័ទដែលបានរៀបចំធ្វើធម៌បស្សនាអរិយកាល5ថ្ងៃនេះពុទ្ធបរិស័ទទាំងអស់ដែលបានស្ដាប់ធម៌ទេសនាមានជាចាស់ស្លាបានប្រមាណប្រមូលនៅបច្ច័យបន្តិចបន្តួចគឺមានប្រមាណ28ម៉ឺន 7000រៀលនិង6ដុល្លារហេតុដូច្នេះខ្ញុំប្រកាសណាសូមប្រវត្តិណានៃចតុបច្ច័យទាំង4គឺមានជីវបច្ច័យបណ្ឌបាតបច្ច័យស្នាសនៈបច្ច័យនិងគ្រានភេសជ្ជៈបច្ច័យចំពោះព្រះគុណទាំង3ព្រះអង្គបើសិនជាព្រះអង្គត្រូវការបច្ច័យណាមួយសុំទាចំពេលវិយវចកគឺលោកអាចារ្យពេយមានចំនួន287,600ដុល្លារគឺថាតរៀនទៅ គឺទុកដាក់នៅក្នុងដៃកបបយការកៈហើយម្យ៉ាងទៀតក៏សូមប្រសិទ្ធិពរជ័យស្រីសួស្តីដល់ប្រការណានអស់លោកអ្នកសាធិជនដែលបានស្ដាប់នៅវធទេសនានិងបុជាវធទេសនានេះក៏សូមឲ្យបានសម្រេចនៅសម្បត្តិទាំង3ប្រការគឺសម្បត្តិមនុស្សសម្បត្តិទេវតានិងប្រណិពានសម្បត្តិណាមួយក៏សូមឲ្យបានសម្រេចដូចសេចក្តីប្រាថ្នាយ៉ាងនោះក្បីគ្រឿងទៀតឡើយយ៉ាងសម្ដែងពធដែលនេះសម្ដែងពធជាលំដាប់ សម្ដាប់រិទ្ធិការបរិបត្តិទៅតាមបឋមវិបស្សនាអញ្ចឹងយើងសិក្សាទាំងអស់គ្នាហ្នឹងគឺត្រីដូចគ្នាស្ដាប់យល់សំណាចាប់សំណឹងបើមិនយល់ទុកជាការយកបុណ្យនិយមសាញ់ឥឡូវសំទឹកទីមួយគឺដំណើរយកសទ្ធានៅកាន់ពុទ្ធសាសនាសំខាន់បំផុតត្រង់ជំនឿ នឹងជំនឿនឹងសំខាន់ណាស់សពកិច្ចគេថាកិច្ចដែលធ្វើមុនគឺបំផុតនៅក្នុងសាសនាយើងគឺសតិនឹងផ្ដើមចងរហស្សធាទីជាទីជាងនោះសធាជាទូចសធាជានិវិបើជាសធានឹងទេសធាយៈបរិទេអោប្រាំបាត់ខ្លងលំបានដោយសធាវាអត់សធាទេខ្លងលំអត់បានទេអញ្ចឹងធម៌ទាំងអស់ដែលអាចប្រព្រឹត្តទៅមុខ គឺតតែមានសទ្ធាហ្នឹងគឺបានតែបានបើសិនជាគ្មានចំនួននេះដាំទឹកអង្វងព្រមទេมันងាយប្រតិបត្តិត្រូវទេការបរិបត្តិសត្វតែមិនឆាបរិបត្តិទេបើបើចំនួនខុសហើយគឺមិនឆាបរិបត្តិទេអស់គឺបរិបត្តិខុសទាំងអស់អត់មានត្រូវថាតួយ៉ាងថាឥឡូវនិយមពីគេហៅថាពុទ្ធសាសនាលោកសម្ដែងថាកម្មផល នឹងវិស័យរបស់ពុទ្ធកម្មផលហើយវិស័យកម្មផលនោះគឺជាវិស័យរបស់ពុទ្ធនៅសម្ដែងប្រតិជនយើងសម្ដែងឲ្យបានទេគឺពុទ្ធអញ្ចឹងយើងតបថ្ងៃហ្នឹងដែលប្រចារណាឃើញហ្នឹងហេតុផលទាំងអស់ហ្នឹងដែលតើយើងប្រពុតថ្ងៃជាជាប្រធាន ជាសម្ដែងប្រាប់បញ្យល់មកយើងក៏នាំគ្នាស្ដាប់មកព្រោះយើងអត់មាននរណាមួយអាចប្រកាសនៅខនបានទេបើសិតតែជាគេហៅសិទ្ធិមានទាំងអស់មានសិទ្ធិ ហើយរឿងពិតអញ្ចឹងយើងសិក្សាពាក្យថាសម្មាសម្ពោធមាននេះនេះពាក្យតាមកម្មផលគឺវាមានបល័យមួយថាសម្មាសម្ពោធមានសម្មាសម្ពោធមានគឺប្រាជ្ញាដែលព្រះអង្គត្រាស់ដឹងសតិសតិត្រាស់ដឹងត្រឹមត្រូវបើយើងនិយាយសម្មាសតិហ្នឹងគឺត្រាស់ដឹងត្រឹមត្រូវ បាននៅថាព្រះអង្គលោកលោកប្រាស់ដឹងនៅរបស់ដែលកំបាំងអំពីភ្នែកមនុស្សធម្មតានៅរបស់ទេវតាគឺមនុស្សយើងមើលមិនឃើញទេវតាក៏មើលមិនឃើញដែរគឺព្រះអង្គប្រាស់ដឹងផងហ្នឹងសម្មាសម្ពោធិញ្ញាណហ្នឹងគឺព្រះអង្គប្រាស់ដឹងប្របីសពគ្រប់ទាំងអស់ដែលលោកប្រាស់ដឹងទៅលោកឃើញចឹងឃើញឃើញសត្វឃើញសត្វទៅលោកទាំងអស់ហ្នឹង នៅក្នុងភព3នរកបរសុរកាយដេរឆានលោកទេវតាអិនសូមព្រះអង្គហ្នឹងគឺព្រមមានរូបអត់រូបហ្នឹងសុទ្ធតែស្ថិតនៅក្នុងអំណាចកម្មផលទាំងអស់អត់មានតែណាផងនៅតែក្នុងកម្មផលពេលណាពពួកសត្វសាងសេចក្តីល្អធ្វើទៀនធ្វើសិលធ្វើភាវនាទៅពេលហ្នឹងសត្វហ្នឹងស្លាប់ទៅហ្នឹងទៅទៅកើតនៅមនុស្សខ្លះព្រមមានរូបខ្លះព្រមអត់រូបខ្លះធ្វើយ៉ាង ហើយក្នុងពេលណាដែលសត្វសាងធ្វើបាបច្រើនមានសត្វសម្លាប់រួចខកចាប់ប្រពន្ធកូនគេពូជប្រកបហត់សពសពសពស្លាប់ទៅនឹងទៅគឺនៅកើតនៅក្នុងនរកប្រែតអសូរកាយទេរខានដល់ពេលសល់ផលកម្មទៅនឹងមកស្រាស្ដារសល់កម្មតិចទៅមកកើតជាមនុស្សមនុស្សអាយុខ្លីចេះតែបាត់បង់ទ្រព្យមានសត្រូវច្រើនគេទួលបង្កាច់បង្ខូចហើយឈួតលេលេព្រោះនៅក្នុងបច្ចុប្បន្នជាមួយនឹងមនុស្សម្នាធម្មតា នេះជាវិស័យហៅទឹកវិញ្ញាណទឹកវិញ្ញាណគឺព្រះអង្គលោកប្រាស់ដឹងទៅឃើញចឹងឃើញរបស់ហ្នឹងយើងទាំងអស់គ្នានឹងមានអនាគតមានអនាគតដឹងទេអញ្ចឹងអញ្ចឹងមិនមែនជាវិស័យរបស់ប្រតិជនទេគឺជាវិស័យរបស់ពុទ្ធពុទ្ធលោកឃើញអញ្ចឹងហ្នឹងគឺជារឿងពិតមួយដែលមានក្នុងលោកហើយសច្ចធម៌ហ្នឹងរឿងពិតនៅក្នុងលោកហ្នឹងគឺអញ្ចឹង រឿងយល់ឃើញរបស់ជនម្នាក់ម្នាក់មិនចេះត្រូវគ្នាទេចាយគិតយល់ឃើញគេហៅតថេអ่ะគាត់បានតថេការយល់ឃើញលោកចែកទៅពីនោះលោកចែកថាសម្មាតថេនិច្ឆាតថេនេះក្នុងលោកយើងហ្នឹងគឺមានតថេពីរនោះនៅក្នុងខ្លួនម្នាក់ម្នាក់សម្មាតថេហ្នឹងយល់ត្រូវទៅតាមរឿងមិញណារឿងពធមិញ ចំការគេហៅវត្ថុវាច្បាប់ធម៌ចិត្តឲ្យយើងនិយាយអញ្ចឹងដូចជាកាន់តែជ្រៅទៅពិបាកស្ដាប់មែនទេគឺថាអ្នកនឹងវាយល់ឃើញទៅតាមដំណើររបស់សត្វលោកយើងវិញណាដំណើរសត្វលោកដែលស្លាប់ទៅហើយទៅកើតវិលទៅវិលមកទៅតាមហេតុណាហេតុណាគឺសមាធិភេទហ្នឹងអ្នកហ្នឹងគឺយល់ឃើញទៅតាមដំណើរហ្នឹងដំណើរហ្នឹងហ្នឹងហៅសមាធិភេទដល់និឆានតិភេទវិញគឺថាយល់ទៅទាំងផ្លូវយល់យល់ខុស យល់ទៅទាំងផ្លូវយល់គិតចេញអំពីផ្លូវត្រូវគឺយល់មិនទៅតាមដំណើរដែលសត្វបាលោកវិលទៅវិលមកនេះអត់អត់ត្រូវអ្នកខ្លះប្រកាសថាសត្វស្លាប់ទៅសោកណាគេថានៅពេលណារៀនការនេះបើជឿទៅ រលឹកអស់គឺអត់មានស្អីដែលកញ្ញាទៅកើតចិត្តអញ្ចឹងកាលណាបើសិនជាវិញ្ញាណនឹងរលឹកសូន្យទៅហើយមិនមានកំណត់កំណត់ទេ គឺតែនិយាយថាអំពើបើអំពើបុណ្យស័ក្តិធ្វើធ្វើនឹងគឺអត់ប្រយោជន៍ទាំងអស់ណាអត់អត់ប្រយោជន៍គឺអត់ផលព្រោះមានអាណាតកើតមានអាណាអ្នកសោយបើសត្វនឹងកើតឡើងហើយវាអត់មានតកើតណាទៀតវាដល់ពេលអស់ជីវិតទៅគឺវាសូន្យទៅហើយម្ល៉េះហើយកាប់គេក៏អត់បាបគ្មានណាចុះនរុចុះប្រែទេលួចគេក៏អត់ចាប់ប្រពន្ធកូនគេក៏អត់ពូធ្វើកុហកក៏អត់ផឹកចាប់សវឹងក៏អត់ព្រោះយល់ថាគ្មាន ហ៊ានបាក់ធ្វើទៀនធ្វើសិលធ្វើវិន័យហ្នឹងអត់ប្រយោជន៍មិនដឹងទៅធ្វើនឹងបានលទ្ធផលទៅណែអញ្ចឹងវាចង់ស្មានទៀតថានៅទៀនគ្មានហេតុអានឹងនៅទៀនគ្មានហេតុណានៅទៀនពុទ្ធមានហេតុណានៅទៀនពុទ្ធនេះអត់មានហេតុទេសូននៅគ្នាសញ្ញាស័កសូននៅគ្នាប៉ុន្តែវាអត់ហេតុនៅទៀនគ្មានហេតុនឹងយល់អញ្ចឹងអញ្ចឹងបើសិនជាយល់ឃើញថា សត្វស្លាប់ទៅសូន្យនឹងកើតទៀតគឺអំពើបុណ្យអំពើបាបទាំងអស់ដែលកើតឡើងក្នុងបច្ចុប្បន្ននេះរឹតតែចម្រើនឡើងណាប៉ុន្តែមិនចម្រើនខាងល្អទេមកតែខាងអាក្រក់ព្រោះគេថាបានកើតម្ដងសบายអស់ដៃលេងអស់ដៃពូវាគ្មានបាបអញ្ចឹងបើគ្មានបាបអញ្ចឹងមនុស្សយើងសម្លាប់វាសាហាវចាប់ខ្លំវាក៏សាហាវគឺដឹងថាអាណាឈ្នះនៅនឹងបាបដូចជាសត្វមរិទ្ធ ហុកឈ្នះសត្វម្រាប់តូចតែណានាឈ្នះនឹងស្អែកណានាឈ្នះនឹងជាហើយណានាចាញ់គឺនឹងស្លាប់ណានាចាញ់គឺនឹងអត់នេះតែប៉ុណ្ណឹងព្រោះវាគ្មានបាបហើយអញ្ចឹងចម្រើនតែបាបកម្មធ្វើឲ្យសង្គមតាមសឹកដោយសារមានមិច្ឆារិទ្ធិមួយដែលយកខុសអញ្ចឹងក្នុងលោកនឹងមានកាត់សម្រាប់គ្នាឥតទុកធើប្លន់គ្នាផ្សេងប្របាញ់គ្នាឥតទុកធើហើយចាប់ ប្រពន្ធធំគេអត់មានដឹងពីតបន់អីទាំងអស់ហើយមានតែភូតខើកុហកបោកព្រះគ្នាអត់ចេះចប់ហើយនឹងឆាប់ចាប់ប្រវឹងអត់ស្វាអញ្ចឹងកាលណាបើបញ្ចកម្មទាំង5នេះកើតឡើងក្នុងសង្គមហើយប្រពួតសត្វទាំងអស់គ្នាសក់អញ្ចឹងមានមេខារខេនេះជាហេតុនឹងអ្នកនឹងយល់ខុសនឹងនឹងគឺយល់ពីទិដ្ឋិរបស់មនុស្សក្នុងលោកវាអត់ព្រមយល់តាមដំណើរសត្វយល់ទៅចិត្តណា เชื่อกันหายเงินจะใช้เมื่อเดือนก็จะดัานจะมากันสักกะตักกะเทิดยืด